ព្រះអង្គជាពុទ្ធហើយក៏ព្រះអង្គយាងទៅប្រោសពុទ្ធមេត្តាណាឲ្យបានតាំង នៅក្នុងសោតាបត្តិផលទាំងណាដែលពុទ្ធមេត្តាហ្នឹងនៅឯទេវលោកឋានតោសិតហ្នឹងបានយាងមកស្ដាប់ពធនៅមេព្រះចលាមនីចេតដីឋានតាវតឹងក្នុងវសាទី7ព្រះអង្គសម្ដែង ព្រះអភិធម្ម7កម្ពីហើយនឹងផតទេករតសោតដើម្បីបញ្ជាសេចក្តីប្រតិបត្តិជាមួយនឹងអភិធម្មហ្នឹងបើយើងសិក្សាព្រះអភិធម្មដោយបរិយ័តធัวយើងដឹងពីបញ្ញខណ្ឌតែដល់ទៅផតទេករតសោតហ្នឹងគឺប្រសោតសំដែងឲ្យមានការបប្រតិបត្តិ សិក្សាអភិធម្មនៅ ក្នុងជីវិតរបស់យើងអភិធម្មតម្ដែងពីចិត្តចេតសិករូបហ្នឹងក្នុងខ្លួនយើងក៏ដោយក្នុងអ្នករតីក៏ដោយក្នុងខ្លួនយើងហៅអច្ឆតតាធម្មាព្រោះធัวខាងក្នុងហើយដល់ក្រៅពីខ្លួនយើងហៅទៅបហិទ្ធាធម្មាពួកធัวជាខាងក្រៅ នៅតែអភិធម្មអញ្ចឹងដល់ទៅចម្រើនទៅដោយសតិរលឹកមានបញ្ញាទៅ ដឹងអភិធម្មហ្នឹង នឹងបានសម្រេចដោយការលះការវង្វេងលះអវិជ្ជាលះសេចក្តីប្រកម្មបញ្ញខណ្ឌនឹងជាអត្តាទូខ្លួនជាសัตว์ជាបុគ្គលអីចឹងទៅ ក្រណិសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងតែបានចាក់ធ្លុះនៅសច្ចធัวនឹងគឺផតេករតសោតអង្គបានប្រដិស្ថានពុទ្ធមេត្តា បានតាំងនៅក្នុងលោកកតរៈធัวហើយសម្រាប់នៅរូបឈានអរូបឈានទៀតជាកាយសក្ខីបុគ្គលក្នុងអត្ថកថាក្នុងលោមិសកាំងគយៈសោតបីដកលេខ28ចឹងបណ្ណាហ្នឹងឯងកាយសក្ខីហ្នឹងគឺ បានន័យថាមាន នាមកាយជាបន្ទាល់ ហ្នឹងឯងសក្ខីហ្នឹងជឿបានដេកថាសម្រាប់រូបវិឈានហើយអរូបវិឈានទៀតអញ្ចឹងមានតែទៅកាន់អរូបព្រំហើយបរិនិព្វាននៅ ក្នុងអរូបព្រំហ្នឹងគឺពុទ្ធមេត្តាហើយពុទ្ធបិតាត្រូវបរិនិព្វាន បាទសិរីសទ្ធោទនៈហ្នឹងសម្រាប់ព្រះអរហន្តក្នុងវសាទី5របស់ពុទ្ធអង្គ បរិនិព្វាននៅនគរកបិលភ័ណ្ឌហ្នឹងព្រះអង្គក៏ទ្រង់យាងមកទៅណាព្រះអង្គយាងមកលើកទី1ក្នុងពេលដែលព្រះអង្គត្រាស់ដឹងគង់ចាំព្រះវសានៅព្រៃអសិបតនមកទេយវ័នរៀបរាប់ហោហែមកហ្នឹងឯងតាំងពីវសាទី1មកណាមិនតាន់បានតម្រាច់ព្រះរហັດហ្នឹង នឹងដល់ពាក់កណ្ដាលខែអសត់ហ្នឹងព្រះអង្គយាងមកគង់នៅរុវេលាសនានិគមហ្នឹង3ខែពាក់ដាលខែបោះដឹកមេកសេបោះប្រុសជាដែល ទាំង1000រូបហ្នឹងឲ្យបានឧបសម្បទាជាហេភិក្ខុហើយព្រះអង្គប្រទានអតិតតបរិយាយសោតសម្រាប់ព្រះរហັດ ហើយបានព្រះអង្គនាំចូល ទៅកាន់លតិវ័ននៅខាងលិចភ្នំបណ្ឌវៈក្រុងរាជគ្រឹះហ្នឹងហើយក៏បាទពិមពិសាបាន ស្ដាប់ពធัวសម្រាប់សោតាបត្តផលវេថ្វាយវេលវ័នជាវត្តទី1ក្នុងពុទ្ធសាសនាព្រះអង្គក៏គង់នៅទៅភិក្ខុសង្ឃចិត្តតែបួសច្រើនឡើងច្រើនឡើងព្រះអង្គគង់នៅបាន ពាក់ដាលខែមេក៏ថាមេខៈបណ្ណម័យហ្នឹងឯងរាប់ចាប់តាំងពីថ្ងៃព្រះអង្គត្រាស់ដឹងមកបាន9ខែចតុរង្គសន្និបាតហើយព្រះអង្គគង់នៅមួយខែទៀតមានព្រះអគ្គសាវកអីបានមកឧបសម្បទាហើយសម្រាប់ព្រះរហັດហើយដល់ពាក្យកដាលខែប្រគុណបានព្រះអង្គទ្រង់យាងទៅកាន់កបិលភ័ព្វ នឹងធ្វើដំណើរមួយថ្ងៃមួយយោជថ្ងៃមួយយោជ60យោជព្រះអង្គយាង2ខែបានទៅដល់ពាក់ដាលខែពិសានឹងបានព្រះអង្គទ្រង់ប្រទានពធัวដល់ព្រះបាទសិរីសទ្ធោទនៈពុទ្ធបិតានឹងសម្រាប់សោតាបត្តផលថ្ងៃ បន្តមកទៀតសក្តិគេមីផលទៅក៏មេតឆាព្រះមហាបជាបតិកោតមីក៏សម្រាប់សោតាបត្តផលទៅ ដល់ថ្ងៃព្រះអង្គមុននឹងយាងត្រឡប់មកវិញក៏ព្រះអង្គប្រទានធម្មបាលជាដកនិងប្រកាសសច្ចធัวទៅពុទ្ធបិតាក៏សម្រេចអនាគាមិផលដល់ក្រោយមកហ្នឹងមានពេតហ្នឹងព្រះអង្គក៏ដាច់យាងទៅប្រទានពធទេសនា ក្នុងខណ្ឌវេរវៈ នឹងបានញាងពុទ្ធបិតាសម្រាប់ព្រះរហ័តអស់អាសវៈកិលេសទៅក៏បរិនិព្វានទៅនឹងព្រះរាមានភិកក៏ព្រះអង្គទ្រង់គង់ប្រថាប់នៅប្រទៀនប្រភ្លើងអីអីហ្នឹងជាកិច្ចដែលព្រះអង្គទ្រង់បំពេញជាអង្គគំរូដល់កូនចៅហើយបានជ្រាបដឹងអំពីគុណអ្នកមានគុណហ្នឹងព្រះអង្គទ្រង់ប្រកាសអាហុណៃយាចៈបតតានាំង មេត្តាបិតានឹងគឺជាអាហុណៃយៈបុគ្គលរបស់កូន ប្រុសស្រី ជាព្រះអរហន្តរបស់កូនកណាព្រះអរហន្តដែលអស់រាគៈទោសៈមោហៈហ្នឹងហ្នឹងឯងតែយើងរੂព្រះអរហន្តហ្នឹងក្នុងស្រុកមនុស្សយើងទៀតអត់បានទេហ្នឹងឯងប៉ុន្តែមេដាបិតាជាព្រះអរហន្តរបស់កូន ទៅតាមច្បាប់ធម្មជាតិអត់មានថាព្រះអង្គតែងតាំងអីមកទេឬច្បាប់ ធម្មជាតិអនន្តរិយកម្មអញ្ចឹងគឺសម្រាប់បិសោតាបានបសកតាគាមីព្រះអនាគាមីអត់តាន់ចូល អនន្តរិយកម្មទេតែអរហន្តឃាតសម្រាប់ព្រះអរហន្តដែលអស់រាគៈទុសៈមោហៈ ហ្នឹងហើយដល់ទៅមេត្តឃាតសម្រាប់មេដាបេតឃាតសម្រាប់បេដាចូលទោសអនន្តរិយកម្មហ្នឹងដែលនៅក្នុងកំណើតជាមនុស្សហ្នឹងហើយកូនក៏មនុស្សមេដាបេដាក៏មនុស្សជាមេដាបេដាបង្កើតហ្នឹងហ្នឹងហើយចូលដល់ទោសអនន្តរិយកម្មអនន្តរិយកម្មប្រែមកថាកម្មហ្នឹងឲ្យផល មិនមានរវាងចន្លោះបន្ទាប់ពីជាតិហ្នឹងគឺមានតែអកុសលវិបាកបដិសន្ធិក្នុងនរក វាទៅតាមច្បាប់របស់កម្មនឹងអញ្ចឹងចឹងព្រោះភពជាតិកំណើតនៅលើកម្មជាបច្ច័យហើយទោសនឹងធ្ងន់ណាស់ត្រូវឲ្យបដិសន្ធិក្នុងអបាយភូមិហើយដល់ទៅអញ្ចឹងយើងជាកូនហ្នឹងយើងយល់ដឹងអញ្ចឹងយើងត្រឡប់មកជាការទំនុកបំរុងចិមបីបាច់មើលថែសពគ្រប់ទាំងអស់ក្នុងអវ័យដែលដែលជាគុណនេះដូចដែលយើងបានធ្វើចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ជាមួយនឹងព្រះអរហន្តយ៉ាងណាគឺថាយើងជ្រះថ្លា ជាមួយនឹងមេត្តាបិតាហើយគាត់ចែកឋានអញ្ចឹងទៅក៏ព្រះពុទ្ធអង្គទ្រង់បានបំពេញកិច្ចនឹងសំបី ជាមួយនឹង ព្រះរហន្តពីរអង្គដតីដែលឡែកនៅឯដែនសាកេតនោះនឹងធ្លាប់ជាមេត្តាបិតាព្រះអង្គពីជាតិមុនមុនមកចឹងដល់ជាតិនឹងក៏ចាស់ហើយចឹងទៅឃើញព្រះពុទ្ធអង្គក៏ថាកូនគាត់ហើយគាត់ថាកូននឹងទៅចោលគាត់យូរហើយដល់អត់មកមើលគាត់ទេហ្នឹងឯងតាមពិតគាត់គាត់ចាស់ទៅគាត់នឹក ឃើញថាព្រះអង្គជាកូននឹងដូចកូនគាត់ជាតិនឹងអញ្ចឹងប៉ុន្តែទៅចោលគាត់យូរហើយហ្នឹងវាវាជាប់ឧបនិស្ស័យមកគឺថាមើលទៅឃើញព្រះអង្គជាកូនគាត់នឹងអញ្ចឹងទៅហើយគាត់ចាស់ទៅគាត់ភ្លេចគាត់ផងទៅចឹងព្រះពុទ្ធអង្គក៏អនុគ្រោះសម្ដែងពធัวតាមឧបនិស្ស័យដែលមានទៅសម្រាប់សោតតាបត្តផល សក្តិគិមផលអនាគិមិផលទាំងពីរនាក់ក្រោយមកព្រះអង្គយាង ទៅកាន់ទីចរិតដតីទៅគាត់នៅនឹងសាកេតហ្នឹងមានវត្តទៅជាវត្តនៅខាងមាត់ទន្លេសរភូហ្នឹងហ្នឹងហើយបំរើភិក្ខុសង្ឃអីអីនៅ តាមភាពតែគាត់ជាចាស់ចឹងបាន សម្រេចព្រះរហ័តទាំងពីរអ្នកភរិយាស្វាមីហ្នឹងចឹងធ្វើបន់មកជាមួយគ្នាល្អណាស់សម្រេចព្រះរហ័តជាមួយគ្នាហើយដល់ពេលនិព្វានជាមួយគ្នាទៀត ព្រះរាមានភាពព្រះអង្គយាងទៅប្រទៀនភ្លើងចាទៅណាហើយព្រះអង្គសម្ដែងនៅក្នុងជារាសោតសតនិបាតកណាក្នុងបេដកលេខ54ហ្នឹងហើយព្រះសិរីបុត្រយកទៅអธิបាយសេចក្តីនៅ ក្នុងមហានិទេសណាបេដកលេខ64ហ្នឹង64 65 66ហ្នឹងមហានិទេស នឹងនៅក្នុងជារាសោត10ពគាថាព្រះអង្គទ្រង់សម្ដែង នោះទេវតាសបើមបានសម្រេចមគ្គផលនឹងខ្ញុំណាគ្រាន់តែលើកត្រួសត្រាសអំពីពុទ្ធអង្គទ្រង់ធ្វើជាអង្គគំរូឲ្យដល់កូនចៅបានប្រណិប័តដើម្បីបានផ្ដល់នៅភាពដែលល្អប្រសើរជាការគោរព បុជាគុណអ្នកមានគុណសំបី ដែលគាត់ចែកឋានទៅហើយក៏ដោយប៉ុន្តែបុណ្យសម្រាប់ក្នុងចិត្តរបស់យើងជាកូន ជាចៅហ្នឹងឯងក្នុងការដែលយើងធ្វើឲ្យមានភាពប្រសើរពងខ្ពស់ដល់អ្នកមានគុណហ្នឹងគឺមហាកុសលក្នុងចិត្តរបស់យើងហ្នឹងហើយតើបើដូចជាយើងបូជាព្រះពុទ្ធសំបីព្រះអង្គបរិនិព្វានទៅហើយ ណាគឺចិត្តដែលជ្រះថ្លាបូជា ប្រពោតជាព្រឹក ព្រះសទ្ធោបច្ច័យដីដោយសេចក្តី ជ្រះថ្លាហ្នឹងវាសម្រេចជាមហាកុសលក្នុងចិត្តយើង ទម្បីព្រះអង្គគង់បច្ចុប្បន្ននៅក៏មិនមែនព្រះអង្គមកបញ្ចូលប៉ុនអីឲ្យយើងដូចថាយើងធ្វើអីថ្វាយព្រះអង្គព្រះអង្គដាក់ប៉ុនមកឲ្យយើងអីក៏អត់ដែរព្រោះប៉ុនគុណធម៌ហ្នឹងវាត្រូវសម្រេចពីចេតនាដែលយើងធ្វើហ្នឹងក្នុងការគោរពគុណព្រោះគុណហ្នឹងគួរដល់ការគោរពគុណគួរដល់ការបូជាហ្នឹងវាមាន សម្មាទិដ្ឋិ យល់ត្រូវអញ្ចឹងទាំងដែលជាប្រធាននៃបារមីទៀតមើលក្នុងបារមី10 20 30ហ្នឹងគឺអត់មានឃើញកតញ្ញូតាធัวទេប៉ុន្តែកតញ្ញូតាធัวហ្នឹងជាប្រធាន នៃ បារមីហើយព្រះអង្គជ្រាបដឹងគុណអ្នកដែលមានឧបការៈគុណដោយមេត្តាបិតាអញ្ចឹងទៅ គុណគឺសេចក្តីល្អនឹងឯងដែលគួរគោរពបូជា គួរនឹងអរតនីគួរនឹងយាងគួរនឹងអរតនីមកបដិស្ថានក្នុងចិត្តសន្តានព្រោះដោយគុណមេដាបិតាអញ្ចឹងមិនមែន ចិត្តនៅក្នុងខ្លួនមេដាបិតានឹងហើយក៏គាត់ចាយឋាន ទៅអត់មានឋិតនៅក្នុង ជីវិតយើងជាកូនក៏បាត់ស្ងាត់សូនទៅអញ្ចឹងនោះទេពិតមែនតែគាត់ចាយឋានមែនប៉ុន្តែ យើង មានកតញ្ញូតាធัวនេះយើងដឹងថាគុណនឹងមើលមើល បើកុំតែគាត់ធ្វើម៉េចយើង បានរស់នៅ ក្នុងផ្ទៃនៃមេត្តាហ្នឹងបៃតាចាំបីបាច់មើលថែអីតាមហ្នឹងបានមេត្តារក្សាយើងនៅក្នុងផ្ទៃហ្នឹងកុំឲ្យតែយើងយល់យល់ខុសថាម៉ែឪបង្កើតយើងត្រូវតែចិញ្ចឹមយើងអាហ្នឹង យើងបដិសេធតួគុណដែរព្រោះវាត្រូវតែអញ្ចឹងត្រូវតែចាំអញ្ចឹងយើងចាំកូនយើងទៅទៀតអញ្ចឹងទៅយើងរស់គុណសេចក្តីល្អអីអត់ឃើញទេតាមពិតមិនមែនមេដាបិតានឹងហៅយើងមកឯណាយើងវាសត្វលោកវាប្រព្រឹត្តទៅតាមកម្មទាំងកម្មកម្មណាវត្តតិលោកោកម្មណាវត្តតិបជាហ្នឹងគឺថាយើងមានបុណ្យហើយបានឲ្យកើតជាមនុស្សហើយប៉ុន្តែត្រូវមកកើតនឹងគាត់ នឹងឯងអាហ្នឹងរឿងយើងឯងដែលមកកើតនឹងគាត់នឹងហើយត្រង់ដែលគាត់ចិមបីបាច់មើលថែនឹងគឺសិតទៅទូគុណទាំងអស់ទូសេចក្តីល្អទាំងអស់អត់មានយើងមកថាគាត់បង្កើតយើងត្រូវតែចិញ្ចឹមយើងបើត្រូវតែអញ្ចឹងទៅយើង ធ្វើម៉េចគោរពគុណនឹងទៅកើតបើយើងដាក់បន្ទុកទៅលើគាត់ថាត្រូវតែចិញ្ចឹមយើងព្រោះកើតយើងមកហើយបើមិនចិញ្ចឹមទេត្រូវដាក់ទោសឲ្យគាត់វិញ អាហ្នឹងគឺជាគំនិតអកតញ្ញូទេហ្នឹងឯងដែលខ្វះអីកំណត់អញ្ចឹងអញ្ចឹងពេញទឹកពេញដីតែយើងមិនមែនទៅទៅដាក់ភារៈដាក់បន្ទុកឲ្យគាត់ត្រូវតែចិញ្ចឹមយើងយើងទៀមទាអីត្រូវតែបានកូន ខ្លះមិនបានដូចចិត្តទៅមួម៉ៅនឹងម៉ែឪទៅ ខ្លះចំណែនគ្នាបងប្អូនឯងធ្វើឲ្យម៉ែឪលំបាកចិត្តមិននិយាយរួមម៉ែឪទៅទៀត ដូចថាម៉ែឪលំអៀងស្រឡាញ់អានេះនៅនោះជាងអីអីចឹងទៅអានឹងមកពីលោភៈរបស់កូនទេហ្នឹងឯងវាមិនល្មមមិនគ្រប់គ្រាន់ទៅទៅធ្វើឲ្យគាត់លំបាកចិត្តទៅទៀតយ៉ាប់អាទ្រព្យសម្បត្តិគ្រប់សង្កត់ចិត្តហ្នឹងហ្នឹងឯងអាខ្លួនឯងបានជីវិតមកហើយបានចំណេះវិជ្ជាមកហើយមានមរតកដៃជើងអីអីសពគ្រប់បើកុំតែគាត់ចិញ្ចឹមបីបាច់មើលថែយើងបានមកពីណាហ្នឹងហ្នឹងឯងឲ្យសិក្សាឲ្យរៀនសូត្រអីអីហ្នឹងប៉ុន្តែវាអត់គ្រប់គ្រាន់ ទៅជាចំណែនបងប្អូនអីអីចឹងទៅធ្វើឲ្យម៉ែឪនៅរស់ឲ្យតឡាំងហ្នឹងលំបាកចិត្តដែរព្រោះកូនគាត់កូនគាត់ទាំងអស់ហ្នឹងហើយដល់ទៅ ឆ្លោះប្រកែកតោះតេង គ្នាមានអំពើខុសឬខើដាក់គ្នា អីចឹងទៅទៀតទៅតើឲ្យម៉ែឪសុបាយចិត្តយ៉ាងម៉េចអាយុវែងយ៉ាងម៉េចទៅកើត ហ្នឹងឯងរឿងវាមានអញ្ចឹងតែដល់ទៅកូនដែលពិចារណាឃើញគុណហើយលមួមត្រឹមតែថាបានមានជីវិតរស់នៅមកប៉ុណ្ណឹងហើយមរតករបស់គាត់ដៃជើងប៉ុណ្ណឹងអាយុជីវិតចំណេះវិជ្ជាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអត់មានទៀមទេអីទៀតទេវៃវៃទុកជូនគាត់ទៅធ្វើបន់ធ្វើទៀនអីចឹងទៅយើងបានទទួលមរតក គឺថាកម្លាំងពលាំងអាយុជីវិតចំណេះវិជ្ជាមកយើងប្រឹងទៅឲ្យទំនប់បំរុងគាត់ថែមទៅទៀតទៅអាហ្នឹងបើអាចប្រព្រឹត្តទៅបាននឹងឯងមិនមិនទៀមទាអីច្រើនទេអាហ្នឹងគឺកូនដែលមានកតញ្ញូតាធัวតែកូនអកតញ្ញូអត់ដឹងគុណគឺទ្រព្យសម្បត្តិប៉ុណ្ណាក៏មិនគ្រប់ដែរចាំនឹងឲ្យប៉ុណ្ណាក៏មិនគ្រប់ហើយអត់អត់សំដូចបំណងប្រាថ្នាចាប់ទោសកាត់ពឹប ចឹងទៅទៀតគាត់ថាដើរនិយាយរឿងមិនល្អពីម៉ែឪខ្លួនឯងហ្នឹងប្រាប់អ្នកតីអីអីផ្សេងផ្សេងទៅទៀតអាហ្នឹងមានពេញទឹកពេញដីអញ្ចឹងទៅដែរហ្នឹងឯងអញ្ចឹងបានឥឡូវហ្នឹងគឺថារំលឹកនៅក្នុងកិច្ចការងារកូនចៅឯកដំនៅកម្ពុជាណាមានឋានៈបនស័កនៅ ក្នុងលោកនឹងហើយក៏មានការជ្រួតជ្រាប យល់ដឹងនៅក្នុងតាមផ្លូវពធហ្នឹងចឹងពីព្រោះបញ្ញាដែលសន្សំមកចឹងវាឲ្យមានទាំងផ្លូវលោកផ្លូវធម៌នឹងចឹងទៅជួយ ទាំងប្រទេសជាតិទាំងប្រសាសនា ទៅ បានទាំងអស់ហ្នឹងអ្វីដែលជាសារៈខ្លឹមសារនៃជីវិត គឺយើងរស់នៅមុននឹងចាកលោកហ្នឹងយើងធ្វើអ្វីឲ្យជាប្រយោជន៍សពដល់អ្នកដទៃទាំងព្រោះយើងក៏មុខតែចាកលោកហ្នឹងទៅគ្មាននរណាមួយសល់នៅក្នុងលោកនេះទេប៉ុន្តែពិចារណាសពគ្រប់ទៅខ្លឹមសារនៃជីវិតហ្នឹងគឺថាមុននឹងចាកលោកហ្នឹងទៅគឺថាធ្វើជីវិតហ្នឹងឲ្យមានប្រយោជន៍សពដល់អ្នកដទៃសម្រាប់ខ្លួនយើង គឺយើងសពនឹងអំពើដែលយើងបានប្រព្រឹត្តនឹងឯងចឹងឲ្យតែយើងបានប្រព្រឹត្តប្រយោជន៍ឲ្យដល់អ្នកដ តីទៅយើងនឹករលឹកឃើញទៅសบายចិត្តហ្នឹងជាសុភមង្គលនៃជីវិតរបស់យើងត្រង់ឲ្យសบายចិត្តនឹងឯងទៅយើងនឹករលឹកទៅទៅជាចាគានុសតិទៅជាសីលានុសតិទៅជាទេវតានុសតិណាគុណធម៌ជាទេវតាទៅទៀតដោយសារថាការដែលមានចិត្ត បានអប់រំហើយល្អទៅនឹងរូបរាងកាយជាមនុស្សប៉ុន្តែចិត្តជាទេវតាចឹងគណាមានសេចក្តីសុខលើកំនួសុខអ្នកដតីឃើញខ្លឹមសារនៃជីវិតហ្នឹងមិនមានអ្វីដតីក្រៅតែពីប្រយោជន៍ដែលសម្រេចបានទាំងខ្លួនឯងហើយនឹងអ្នកដតីអានឹងឯងប្រយោជន៍នៃជីវិតហើយរស់នៅយ៉ាងតិចសុខស្ងប់ នឹងឯងនឹករលឹកឃើញ ការរស់នៅមិនបានបៀតបៀនអ្នករតីតែប៉ុណ្្នឹងឯងទៅទីបំផុតរហូតដល់ទៅមិនសៅมองចិត្តនៅពេលចាក់លោកនឹងទៅទៀតនឹងខ្លឹមសារនៃជីវិតហ្នឹងអញ្ចឹងនៅក្នុងការដែលប្រົບនៅក្នុងពិធីបន់ហ្នឹងសំបី តែមេដាចែកឋានទៅហើយក៏ដោយអំពើដែលធ្វើវាស្ថិតនៅក្នុងចិត្តសន្តានអញ្ចឹងបានជាយើងនឹកប្រៀបថា ដោយព្រះអង្គបរិនិព្វានទៅហើយអញ្ចឹងព្រះពុទ្ធអង្គនឹងការដែលត្រូវធ្វើអីធ្វើអីដែលព្រះពុទ្ធអង្គទ្រង់សម្ដែង នៅ ក្នុងពុទ្ធវៈហ្នឹង ពោជារហេពោជាយតោ ពុទ្ធេយតិយសាវកេបបញ្ចសមតិកន្ទេសោកបរិទ្ធវេហ្នឹងហ្នឹងហើយតណៈសោកបរិទ្ធវេទេតាតិសេពោជាយតោអ្នកពុទ្ធេអកតោភិយេអ្នកសកាបញ្ញੰសង្ខាតុងអ៊ីមេតមបេកេនិចេណាគេថាសំបីព្រះអង្គដែលបរិនិព្វានទៅហើយជា ព្រះពុទ្ធក្តីព្រះវិជ័យកពុទ្ធក្តីព្រះអរហន្តសាវករបស់ព្រះពុទ្ធក្តីអ្នកដែលបូជានេះបូបូជាយតោនេះដល់បូជារហបុគ្គលបូជារហេហ្នឹងគឺបូជារហបុគ្គលបុគ្គលដែលគូដល់ការបូជាហ្នឹងហ្នឹងឯងអញ្ចឹងគឺអ្នកដែលបានបូជាហ្នឹងដែលមានចិត្ត ជ្រះថ្លាទៅអញ្ចឹងទៅសំបីព្រះអង្គបរិនិព្វានទៅហើយដូចជាប្រវត្តិរឿងរ៉ាវកសាងនៅសវណ្ណចេតដីបញ្ចុះព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធកសបៈអញ្ចឹងបានមកក្នុងសម័យពុទ្ធកាលនឹងដូចជាជាដិលសិទ្ធិឬក៏អ្នកដតីដតីទៀតច្រើនណាស់ បានតម្រាច់មគ្គផលនៅក្នុងពុទ្ធសាសនានេះ គឺសិតតែជាអ្នកបានចូលរួមក្នុងការកសាងសវណ្ណចេតដីដែលបញ្ចុះព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធនឹងនឹងគ្រាន់តែរំលឹកឲ្យឃើញថាព្រះអង្គបរិនិព្វានទៅហើយតែចិត្តជ្រះថ្លាហ្នឹងគោរពបូជាគុណទានព្រោះគុណគូដល់ការបូជាហ្នឹងឯងយើងជ្រះថ្លានឹងគុណហ្នឹងបន្តសេចក្តីត្រង់ឲ្យថា មេដានឹងបៃតានឹងដែលឲ្យយើងរស់តាំងតែពីនៅ ក្នុងពោះក្នុងផ្ទៃនៃមេដាប្រសូតមកតែយើង ត្រូវស្លាប់មួយថ្ងៃមួយថ្ងៃប្រមាណដងបើសិនបើគាត់មិនមែនជាទេវតាជាប្រព្រំគឺឲ្យជីវិតយើងទេព្រោះយើងត្រូវបាត់បង់ជីវិតលងទឹកទៅក៏ស្លាប់ទៅ ទៅថ្នល់ទៅអីណានៃលេងអីបៀមអីញ៉ាំអីត្រូវស្លាប់ មួយថ្ងៃមួយថ្ងៃនឹងរាប់ដងមកអស់ទេចឹងហ្នឹងឯងវាគ្រាន់តែថាយើងវាមិនបានភ័យនឹងសេចក្តីស្លាប់ទៅអញ្ចឹងក៏វាអត់ឃើញតម្លៃនៃ អ្នកដែលឲ្យជីវិតយើងហ្នឹងឯងប៉ះសិនបើឧទាហរណ៍ថាឥឡូវយើងជាអ្នកស្រឡាញ់ជីវិតអញ្ចឹងស្រាប់តែយើងត្រូវគេចាប់ដើម្បីបហាជីវិតរឿងអីរឿងអីអញ្ចឹងយើងភ័យបណ្ណាទៅតក់ស្លុតបណ្ណាទៅទុនដៃទុនជើងត្រូវបហាជីវិត ព្យួរកត្រូវប្រហារជីវិតឬការបាញ់សម្លាប់អីអីចឹងណាមុននឹងស្លាប់នឹងយើងស្លុតមែនទេណាហើយស្រាប់តែថាមាននរណាមួយមកជួយជីវិតយើងបានយើងអរគុណបណ្ណាទៅរាប់ដើម្បីថាតបស្នង សងគុណជាតិនេះជាតិមុខអីទៀតណាតាមដែលយើងអនឹងនឹងបាន គេជួយជីវិតអានឹងមកពីយើងភ័យភ័យនឹងសេចក្តីស្លាប់ចឹងហ្នឹង ហ្នឹងឯងយើងឃើញតម្លៃនៃជីវិតដែលនៅរស់តទៅទៀតហ្នឹងឯងអាហ្នឹងគ្រាន់តែគេជួយយើងម្ដងហើយចុះបើឪពុកម្ដាយជួយយើងឲ្យរស់ប្រហែលដងយើងត្រូវស្លាប់រាប់ដងមិនអស់រាប់មិនអស់ទេណាតាំងពីនៅក្នុងពោះមកកើតមកយើង រស់អាម៉េចបានបើអត់មេដាបិតាទេហ្នឹងឯងអាហ្នឹងឯងដែលយើងត្រូវឃើញអំពីអវ័យដែលសំខាន់ណាដែលគាត់ឲ្យយើងហ្នឹងយើងគិតមើលទៅគេ គេគេកាត់ទោសប្រហារជីវិតយើងហើយស្រាប់តែមានអ្នកដតីជួយឲ្យយើងរស់ហើយតែយើងអប៉ុណ្ណាទៅអានឹងក្រាន់តែម្ដងផងចុះម៉ែឪជួយរាប់ដងមិនអស់ហ្នឹងហើយអញ្ចឹងបានពុទ្ធបរិស័ទនឹករលឹកដល់គុណគឺព្រះនិព្វានទៅទៀតដែលធ្វើឲ្យរួចផុតពីសេចក្តីស្លាប់ជាស្ថាពរហ្នឹងឯងហ្នឹងគុណរាប់មិនបានប្រមាណមិនអស់ថ្លឹងបានទេព្រះនិព្វានហ្នឹងយើងនិយាយត្រឹមគុណមេត្តាបិតាហ្នឹង ដល់អញ្ចឹងទៅយើងស្រឡាញ់គុណនឹងហើយមិនមែនត្រឹមតែឲ្យរស់ទេឲ្យអីឲ្យអីសពគ្រប់ទាំងអស់ទោះជាមេដាបិតា ក្រក៏ដោយប៉ុន្តែអ្វីដែលគាត់មានគាត់ឲ្យយើងទាំងអស់ហ្នឹងឯងសំខាន់ផ្លូវចិត្តហ្នឹងឯងជាមួយនឹងកូននឹងធ្ងន់ណាស់មានរឿងរ៉ាវដោយពរាជាអីអីអញ្ចឹងតាកទួងនឹងរាជសម្បត្តិត្រូវ ធ្វើសង្គ្រាមអីអីជាមួយនរណានរណាដែលមកចង់ដណ្ដើមរាជសម្បត្តិអីអីហ្នឹងណាប៉ុន្តែដល់ទៅទីបំផុតជាមួយកូនហ្នឹងត្រេកអរណានឹងប្រគល់រាជសម្បត្តិឲ្យកូនឲ្យតែកូនហ្នឹងល្អសិក្សារៀនសូត្រចំណេះវិជ្ជារាជកិច្ចអីអីចឹងណាហ្នឹងយើងសិក្សាប្រវត្តិមកគឺមេដាបិតាសបាយបតីហ្នឹងទឹកចិត្តវាវាខុសគ្នាមែនទេនៅជាមួយអ្នកដតីហ្នឹងធ្វើសង្គ្រាមច្បាំងកັບចាក់ណានៃណាដើម្បីរក្សានៅ អ្វីអ្វីទាំងអស់ហ្នឹងតែដល់ជាមួយកូនឲ្យកូនទាំងអស់អាហ្នឹងរឿងទឹកចិត្តដែលយើងគ្រាន់តែលើកឲ្យឃើញយើងមើលតែយើងជាជាកូនហ្នឹងក៏យើងមានកូនខ្លួនយើង យើងក៏នឹកឃើញ ទឹកចិត្តជាម៉ែជាឪហ្នឹង នឹងឯងដូចបាទជាតិសតអញ្ចឹងតតែមានបុតខ្លួនឯងទៅបាននឹកឃើញទឹកចិត្តឪពុកដែលកើតឡើងវឹបវឹបវឹបវឹបទៅលើកូនហ្នឹងបានទៅនឹកឃើញបាទពេលមិសា ជាបៃតាហ្នឹងក៏ព្រះអង្គស្រឡាញ់យើងជាកូនអញ្ចឹងហ្នឹងឯងមិនគួរយើងជឿតាមពាក្យប្រទេវតតអីអីចឹងទៅដណ្ដើមរាជសម្បត្តិអីអីចឹងទៅទៅហួសពេលបាត់ហើយគេនោះចូលដល់ច្បាប់អនន្តរេយកម្មស្រេចបាត់ទៅហើយមានរឿងហួសពេលចឹងទៅប៉ុន្តែ មានអីទេចឹងបាទជាតិសតតត្រឡប់មករាប់អាន ពុទ្ធសាសនាប្រឹងប្រែងរហូតបំពេញអភិនិហាបារមី សម្រាប់ជាព្រះបច្ចេកពុទ្ធក្នុងពេលណាតទៅទៀតក្នុងអត្តកថាសម្មញ្ញផលសោតបេដកលេខ14ហ្នឹងចឹងហ្នឹងឯងតែជារឿងដែលត្រូវលំបាក ដូចក្នុងរយៈពេលមកដល់ពេលសប្ថ្ងៃអីហ្នឹងចឹងជារឿងលំបាកណាលំបាកណាស់ក្នុងជីវិតដែលទទួល ផលវិបាករបស់បាបហ្នឹង នឹងឯងតម្រំតែបានរួចមកមេរៀនជីវិតវត្តសង្សារគួរឲ្យខ្លាចគួរឲ្យរៀងចាលបំពេញអភិនិហាបារមី បាន ជា ព្រះបជ័យកពុទ្ធទៅហ្នឹងឯងរឿងលិចលង់នៅក្នុងវត្តដាក់ហ្នឹងរឿងរឿងមេបញ្ហាគឺបាប នៅក្នុងខ្លួនយើងម្អងម្អងម្នាក់ម្នាក់ហ្នឹងឯងចឹងវាបង្កើតបញ្ហាធ្វើឲ្យយើងវង្វេងណាវង្វេងនៃអីទៅសັບគ្រប់ហ្នឹងហ្នឹងឯងចឹងបានថាសមរភូមិ ដែលយើងត្រូវច្បាំងគ្រប់ព្រះអង្គគ្រប់គ្នានេះតាមអវាទពធัวហ្នឹងគឺសមរភូមិនៅក្នុងជីវិតរបស់យើងហ្នឹងជាមួយនឹងចិត្តបាបហ្នឹងឯងចាំណាព្រោះចិត្តហ្នឹងវាតែងធ្លាក់ចូលទៅតាមកខ្សែទឹក គឺណាអនុសោតគាមីទៅ តាមតណ្ហាដែលយើងមិនមានសិលមិនមានការហាមឃាត់អាសាទេវាចិត្តតែប្រព្រឹត្តបាបកម្មបៀតបៀនអ្នកដទៃទៅតែបញ្ច្រាស់អំពីអតណ្ហានឹងមកវិញហើយបដិសោតគាមឹងនឹងហើយបើបច្រាស់មកដល់ថ្នាក់វិបស្សនារកខ្លួនយើងអត់មានទៀតប៉ុណ្ណាមានវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្្នឹងឯងចឹងចឹងបានរឿងការដែលបានវៃវៃក្នុងលោកហ្នឹង វាម្យ៉ាងបានទៅតែលទ្ធផលវានៅតែខ្វះខាតព្រោះវាអត់គ្រប់គ្រាន់ហើយមួយទៀតគឺបានហើយគ្រប់គ្រាន់តាកតួងទៅនឹងការអប់រំចិត្ត ដែលបញ្ច្រាស់ពីតណ្ហានឹងឯងតែមានសេចក្តីសុខជាមួយនឹងរបស់ ដែលមាននឹងឯងមិនហាមឃាត់ការមានបានទេប៉ុននឹងឲ្យមានជាសិទ្ធិក៏បានដែរលោកសិទ្ធិអាណាតបិណ្ឌិតកបាសិកាវិសាខាប៉ុន្តែសុបាយទៅតាមនឹងទៅទៀតនឹងការទំនុកម្រងប្រសាសនានឹងចឹងទៅឃើញសេចក្តីសុខតាមផ្លូវចិត្តទេដែលធ្វើឲ្យអ្នកអតីបានសុខទៅខ្លួនឯងរស់នៅជាសុខសំខាន់គឺសេចក្តីសុខផ្លូវចិត្តនឹងឯង ទ្រព្យសម្បត្តិមាសប្រាក់អីខាងក្រៅហ្នឹងវាមិនបានមកដើរតួជាសក់ឲ្យយើងទេយើងនឹកឃើញទៅសบายចិត្តទៅប្រើប្រាស់ទៅអីទៅប៉ុន្តែវានៅមានរឿងឲ្យយើងកើតទុកច្រើនទៀត រឿងភេយារឿងស្វាមីរឿងកូនប្រុសស្រីរឿងកិច្ចការងាររឿងអ្នកដតីមាត់កស្ដីថានន្ទាខ្នំខ្នាញ់អីយ៉ាងណាចេះតែមួម៉ៅកើតຕົកទៅតាមនឹងទ្រព្យសម្បត្តិមានទាំងប្រមាណហ្នឹងវាអត់ថាមកដើរតួជាសក់ឲ្យយើងរស់នៅ ជាសក់ទាំងយប់ទាំងថ្ងៃវាអត់អញ្ចឹងវាអត់អាចមកមកជាសក់ឲ្យយើង បានទេពីព្រោះអានេះវាជារឿងផ្លូវចិត្តអញ្ចឹងបានត្រូវអប់រំចិត្តនឹងទៅទៀត នឹងឯងបើសិនបើយើងខំប្រឹងស្វែងរកសេចក្តីសុខ មួយថ្ងៃមួយថ្ងៃវោះវោះងាកមួយយប់វោះវោះព្រឹកស្រាប់តែយើងបណ្ដោយឲ្យសេចក្តីទុកកើតឡើងងាយងាយត្រឹមអង្គុយស្អប់គេម្នាក់ហ្នឹងកើតទុកណាមណីយើងចាញ់ប្រៀបសេចក្តីទុកដីទុកកើតងាយងាយហ្នឹងឯងខឹងគេស្អប់គេណាមណីអញ្ចឹងទៅអញ្ចឹងដើម្បីកុំឲ្យយើងចាញ់ប្រៀបសេចក្តីទុកហ្នឹងយើងក៏ចេះអង្គុយឲ្យបានសុខដែរចេះអង្គុយស្ងៀមហ្នឹងមានមេត្តាចិត្ត ចឹងទៅជាមួយនឹងញាតិមិត្តអីជាទូទៅដែលយើងបំណងប្រាថ្នាឲ្យគ្រប់គ្នាបានសេចក្តីសុខ ទោះជាអ្នកណាប្រព្រឹត្តបាបកម្មអីដោយលោភៈទោសៈមោហៈក៏យើងយល់ទៅដល់អភិធម្មទៀតអត់មានអ្នកណាបង្កើតលោភៈទោសៈមោហៈឲ្យខ្លួនឯងទេគ្រប់គ្នាមិនដែលអ្នកណាទៅបង្កើតសេចក្តីសៅមងបង្កើតកិលេសឲ្យខ្លួនឯងទេហើយអាកិលេសនឹងឯងលោភៈទោសៈមោហៈនឹងឯងដែលនាំឲ្យប្រព្រឹត្តតោះខុសឆ្គំឆ្គងបាបកម្មសពគ្រប់នឹងដកតែលោភៈទោសៈមោហៈចេញទៅព្រះអរហន្តបាទទៅព្រះអរហន្តអស់កិលេសព្រះអរហន្តបរិនិព្វានណាដកតែលោភៈទោសៈមោហៈចេញដូច្នេះដែល នៅមានការស្គមឆ្គងសពគ្រប់ធ្វើអីមិនល្អនិយាយអីមិនល្អគិតអីមិនត្រូវហ្នឹងមកពីលោភៈទោសៈមោហៈហ្នឹងទេតាអកុសលមូលហ្នឹងហើយយើងទៅខឹងអ្នកណាទៅស្អប់ទៅបន្ទោសអ្នកណាអ្នកណាតែទៅបង្កើតអកិលេសហ្នឹងឲ្យខ្លួនឯងបានន័យថាសត្វតែជាអ្នករួងគ្រោះទាំងអស់គ្នាទេ មើលដូចយើងឈឺផ្លូវកាយអីអីចឹងទៅបញ្ញាប់បញ្ញាប់នាំគ្នាទៅ ពេទ្យទៅអីជួយមើលជួយថែអីចឹងទៅអានឹងរឿងជំងឺរោគគាផ្លូវកាយហ្នឹងហើយដល់ទៅជំងឺ ផ្លូវចិត្តនេះហេតុអីបានជាយើងគិតមិនឃើញកន្លែងហ្នឹងបែរទៅជា ខឹងទៅជាស្អប់ អ្នកដែលប្រព្រឹត្តនៅអំពើមិនគួរកបីអីអីហ្នឹងហ្នឹងមកពីយើងមានរោគហ្នឹងដែររោគផ្លូវចិត្តហ្នឹងហ្នឹងហើយដែលយើងទទួលយកពធហ្នឹងមកសិក្សាមកពិចារណាទៅ បានយើង ជ្រាបដឹងថាអត់មាននរណាមួយ បង្កើតអាមេរោគហ្នឹងអាមេរោគផ្លូវចិត្តហ្នឹងឲ្យដល់ខ្លួនឯងឬអ្នកអតីអានេះហៅថាទោសនៃវត្តដាក់វាប្រចាំវត្តដាក់នៃជីវិតម្អងម្អងម្នាក់ម្នាក់ហ្នឹងមកវាមានលោភៈទសៈមោហៈហ្នឹង អញ្ចឹងវាទៅជាអ្នករួងគ្រោះទាំងអស់គ្នាទៅ វាដូចជាថាអ្នករងគ្រោះរិះសាគ្រឿងញៀនអញ្ចឹងឯងមិនអ្នកចាយចាយអ្នករងគ្រោះអាហ្នឹងយើងប្រើពាក្យហ្នឹងគឺពីរោះហើយពាក្យថាអ្នករងគ្រោះហ្នឹងហើយបានជាឧទាហរណ៍ទៀតហ្នឹងឯងអញ្ចឹងវាមានមណ្ឌលកែប្រែពិភពនៃសេចក្តីសង្ឃឹមអីអីអញ្ចឹងទៅ ដោះស្រាយការញៀនហ្នឹងអីអញ្ចឹងណាហ្នឹងឯងយើងអាណិតគ្នាទៅតើជួយមើលជួយថែជួយទំនប់មរងអីអីហ្នឹងអញ្ចឹងទៅហ្នឹងឯងអាហ្នឹងគឺ អ្នករងគ្រោះយ៉ាង យ៉ាងណាមិញយើងអ្នករងគ្រោះទាំងអស់គ្នានឹងទៀតដែលអ្នកមានលោភៈទោសៈមោហៈនឹងគឺអ្នករងគ្រោះពីព្រោះវាអត់អ្នកណាជាអ្នកបង្កើតកិលេសនឹងឲ្យខ្លួនឯងទេគឺថាវាប្រចាំវត្តដាក់វាមានមកអញ្ចឹងចឹងបានជាយើងត្រូវថែរក្សាពុទ្ធសាសនានឹងដើម្បី បានប្រសង់គង់នៅថែរក្សាប្រសាសនាថែរក្សាបត្រៃបីដកទៅចិត្តតែផ្សព្វផ្សាយទៅដើម្បីបានជាឱសថជាថ្នាំជួយកម្ចាត់បង នៅ អ្នកដែលដឹងខ្លួន ថា មានរោគផ្លូវចិត្តនឹងត្រូវអាស្រ័យពធัวបរិបត្តិកម្ចាត់បងនៅរោគផ្លូវចិត្តនឹងហ្នឹងឯង អញ្ចឹងគឺនៅក្នុងការដែលពុទ្ធបរិស័ទយើងពិចារណាទូទៅអញ្ចឹងទៅយើងអត់មាននរណាសម្រាប់ឲ្យយើងស្អប់ទេដល់អញ្ចឹងទៅ មេត្តាចិត្តនឹងចម្រើនឡើង យើងអង្គុយនៅស្ងៀមក៏ជាសុខទីក្តីសុខតាមផ្លូវចិត្តមโนកម្មនឹងឯងបានសមាធិទៅទៀតនឹងឯងយើងអត់ចាញ់ព្រៀបសេចក្តីទុកឯងយើងអាចកម្ចាត់សេចក្តីទុក មានការខឹងស្អប់មួម៉ៅណានាណានាអីហ្នឹងចេញពីជីវិតរបស់យើងទៅទៀតព្រោះអានឹងជាមេរោគវាជាសត្រូវនៃជីវិតរបស់យើងអាការខឹងស្អប់ ប់នឹងស្អប់អ្នករតីគឺស្អប់ខ្លួនឯងជាងទេព្រោះធ្វើសេចក្តីសៅមកធ្វើទុកទោមនោះដុតរោចិត្តសន្តានតែខ្លួនឯងហ្នឹងហ្នឹងឯងអញ្ចឹងគឺនៅក្នុងការដែលព្រះអង្គទ្រង់សម្ដែង អំពីភ្លើងដែលត្រូវពន្លត់ហ្នឹងគឺរាគៈគិតោសៈគិមោហៈគិអាហ្នឹងត្រូវពន្លត់ភ្លើង3ពួកហ្នឹង ហើយចំណែកភ្លើង3ពួកដតីត្រូវបូជាតេកណៃយគិគឺប្រសង់ចឹងដែលត្រូវបូជាដោយបច្ច័យ4ហ្នឹងមួយទៀតអាហណៃយគិគឺមេត្តាបៃតាដែលកូនប្រុសស្រីត្រូវបូជា ហើយនឹងទី3ផ្នែកខាងដែលត្រូវបូជាហ្នឹងគឺ កហបតកិអ្នកដែលជាធំក្នុងផ្ទះ ក្នុងក្រុមគ្រួសារហ្នឹងកហបដីហ្នឹងកហបដីហ្នឹងប្រែមកថាជាអ្នកធំក្នុងផ្ទះហ្នឹងឯងអាហ្នឹងក៏ជាអគិដែរភ្លើងដែលត្រូវអ្នកនៅក្នុងក្រុមគ្រួសារហ្នឹងត្រូវបូជាអញ្ចឹងឯងចឹងព្រះអង្គសម្ដែងក្នុងបៃដកលេខ47ទៀតភ្លើង7ពួកមកពួកទៀតហ្នឹងភ្លើងអស់ហ្នឹងព្រះអង្គសម្ដែងប្ររពចំពោះព្រាមហ្នឹងគាត់បូជាភ្លើងអស់ហ្នឹងទៅតាមលទ្ធិរបស់គាត់ចាត់ទុកជាព្រះអតិទេពអីអីទៅត្រូវបូជាទឹកដោះស្រស់ត្រូវបូជាអីបូជាអីដាក់ក្នុងភ្លើងហ្នឹងបូជា ថែរក្សាភ្លើងកុំឲ្យរលត់ហ្នឹងណាប៉ុន្តែព្រះអង្គសម្ដែងថាអាកតថគិហ្នឹងក៏ដល់ជាងធហ្នឹងប្រែតែអស់កណាហើយភ្លើងអស់ហ្នឹងអានឹងត្រូវដុតក៏ដុតទៅចំអិនអាហារឬក៏កម្ដៅ កាយខែតិចអីអីហ្នឹងហើយត្រូវពន្លត់ក៏ពន្លត់ទៅប៉ុណ្ណឹងទេអាហ្នឹងណែអាភ្លើងត្រូវបូជាពិតប្រកបនេះ3ពូអែតេកេណៃយគិគឺតេកេណៃបុគ្គលប្រសង់តែសម្រាប់ពុទ្ធបរិស័ទយើងនេះហើយនឹងមេដាបិតាហៅថា បាអាហុណៃយគិណាប្រសង់តេកេណៃយគិ ស្ថិតតែនៅក្នុងសង្ឃគុណអាវណៃយោប៉ាវណៃយោតេកៃណៃយោហ្នឹងនេះមេដាបៃតាហ្នឹងព្រះអង្គសម្ដែងអាវណៃយាចពតាណាំងហ្នឹងដែលកូនប្រុសស្រីត្រូវគោរពបូជាបូជាដោយបច្ច័យ4ហ្នឹងហ្នឹងឯងហើយនឹងកហបតគិហ្នឹងត្រូវបូជាហើយ3ទៀតរាគគិទោសគិមោហគិអាហ្នឹងត្រូវពន្លត់ កុំឲ្យវាឆេះនៅក្នុងចិត្តសន្តាននឹងឯងត្រូវចម្រើន ទឹកដោយមេត្តាចិត្តអីអីពន្លត់ភ្លើងខឹងក្រោតនឹងអញ្ចឹងទៅអានឹងវាដុតរោលចិត្តសន្តានខ្លួនឯងស្អប់ខ្លួនឯងបៀតបៀនខ្លួនឯងទេនឹងឯងអញ្ចឹង ហើយអប់រំចម្រើន បញ្ញាពីព្រោះបុគ្គលល្ងងខ្លៅជា កំពូល សត្រូវនឹងខ្លួនឯងចឹងធ្វើឲ្យខ្លួនឯងវង្វេងទៅកើតសេចក្តីទុកដោយប្រការផ្សេងផ្សេងទៅអញ្ចឹងគឺត្រូវចម្រើននៅពន្លឺភ្លឺស្វាងនេះកំចាត់បងនៅងងឹតហ្នឹងគឺបតិបគឺ បញ្ញារៀងកំចាត់បងនៅងងឹតហ្នឹងហើយក៏ចម្រើនទៅដោយអលោភៈនឹងឯងដើម្បីកំចាត់បងលោភៈតណ្ហាដែលមិនចេះគ្រប់គ្រាន់ហ្នឹងដែលតួជាអ្នក អ្នកក្ររហូតហ្នឹង គឺត្រូវឲ្យគ្រប់គ្រាន់ក្នុងចិត្តធ្វើជាអ្នកមានទៀតណាសន្តតិបរមង្គធនាំងទៀតទ្រព្យសម្បត្តិដែលយើងមានហ្នឹងទោះជាជាអ្នកមិនសូវធូធាក៏ដោយធូធាក៏ដោយសិទ្ធិក៏ដោយប៉ុន្តែសំខាន់ត្រង់ដែលថាយើង ចេះលមួមជាមួយនឹងរបស់ ដែលមានហ្នឹងឯងអាហ្នឹងឯងដែលធ្វើឲ្យយើង គ្រប់គ្រាន់ទៅហ្នឹងទោះជា មហាសិទ្ធិបណ្ណាក៏ដោយបើ មិនចេះគ្រប់គ្រាន់ទេនៅតែខ្វះខាតហ្នឹងឯងប៉ុន្តែដល់ទៅល្មមជាមួយនឹងរបស់ដែលខ្លួនឯងមាន ទៅល្មមជាមួយនឹងមិនមែនថាល្មមត្រឹមតែបរិភោគទេតែល្មមតាមប៉ុនដែលបានធ្វើមកណាចឹងទៅហើយធ្វើឲ្យសុបាយទៅទៀតទៅទៅយ៉ាងម៉េចរបស់ដែលយើងមានបានហ្នឹង ធ្វើឲ្យទៅជាខ្លឹមសារឲ្យយើងមានសេចក្តីសុខតាមផ្លូវចិត្តឲ្យច្រើនច្រើនគឺមានតែអំពើណាដែលយើងធ្វើហើយយើងនឹកឃើញទៅសុបាយចិត្តហ្នឹងហើយអំពើណាដែលធ្វើហើយនឹកឃើញទៅក្តៅក្រហាយស្ដាយក្រោយអាហ្នឹងកុំធ្វើធ្វើទៅហើយសบายចិត្តថាល្អថាត្រូវហើយប្រសើរហើយចិត្តតែធ្វើទៅទាំងនេះគឺជាសេចក្តីសុខប្រចាំជីវិតដែលជាសេចក្តីសុខ ដែលយើងហៅតែធ្វើប៉ុនហ្នឹងមុនដំបូងយើងគិតឃើញផលរបស់ប៉ុនទៅណាយណាអីទេធ្វើខ្លះអត់ខ្លះអីចឹងទៅប៉ុន្តែដល់ទៅច្បាស់លាស់ទៅសេចក្តីសុខតន់ពេលដែលចិត្តយើងល្អកើតឡើងនឹងឯងនឹងឯងយើងនឹករលឹកឃើញរហូតដល់ពេលចាស់រហូតដល់ពេលចិត្តស្លាប់ក៏យើង នៅតែមានសេចក្តីសុខអំពើល្អដែលបានធ្វើឲ្យនឹងលើសពីវត្ថុទេពលើសពីកៅទេពទៅទៀតព្រោះនឹករលឹកឃើញពេលណាមានសេចក្តីសុខពេលហ្នឹងធម្មជាតិវាមានអញ្ចឹងទេវានឹករលឹកឃើញអំពើ ពើដែលបានធ្វើហើយហ្នឹងបើយើងនៅពីក្មេងតូចតូចអាហ្នឹងវាគិតទៅរឿងបច្ចុប្បន្នទេដឹងតែពីលេងដឹងតែរឿងម៉េចថ្ងៃហ្នឹងឥឡូវហ្នឹងមានអីលេងសបាយហ្នឹងឯងមើលទៅ ស្ដាប់ទៅលេងទៅដល់ទៅពេលពេញវ័យទៅរៀបការភរិយាស្វាមីទៅ ចាប់ដើមគិតអនាគតទៅរស់នៅយ៉ាម៉េច មានកូនមានចៅអីយ៉ាងម៉េចក្រុមគ្រួសារអីយ៉ាងម៉េចដល់ទៅពេលចាស់ជារៀមែនទែនដូចជាបាសិកាម្ដាយយើងនឹងចឹងគាត់ ចាស់អញ្ចឹងទៅវាមានអាការនឹករលឹកអតីតកាលវិញអញ្ចឹងវាទៅតាមពេលវេលាអញ្ចឹងជីវិតយើងហ្នឹងហ្នឹងឯងនៅក្មេងអានេះនិយាយដល់ច្រើនហ្នឹងឯងនឹកតែលេងបច្ចុប្បន្នហ្នឹងទេមិនបាននឹកតែអនាគតនឹងមិនមិនមិនអីមិនទេមិនដឹងទេហ្នឹងឯងប៉ុន្តែដល់ពេលវេលាចេះគិតអនាគតដល់ពេល ពេលពេញវ័យចឹងទៅគ្រប់គ្រងផ្ទះសម្បែងអីអីចឹងដល់ពេលចាស់ទៅវាត្រឡប់មកសើរើរឿងអតីតកាលទៅវិញចឹងចឹងទៅជួនកាលអារឿងបច្ចុប្បន្នភ្លេចទៅនឹកឃើញ20 30 40ឆ្នាំមុនអីណាណាអីចឹងទៅហ្នឹងឯងវាមានចឹងតាមចាស់ចាស់ដែលយើងធ្លាប់ជួបប្រសពហ្នឹងអាហ្នឹងអញ្ចឹងដល់ទៅយើងមានវត្ថុអនុស្សាវរីយ៍ច្រើនណាស់គឺអនុសាវរីយ៍វាមានវាមានចែកទៅរួមសរុបទៅ ជា4ទាំង1 ជាមួយគ្នានឹងមេដាបៃតាមានការប្រព្រឹត្តល្អប៉ុន្តែជាគំរូល្អជាជាវត្ថុអនុស្សាវរីយ៍កាដូសម្រាប់កូនចៅហ្នឹងហើយប្រព្រឹត្តជា ជាគំរូល្អទៀតហ្នឹងឯងពាក្យទូមានព្រានប្រដៅអីហើយប៉ុន្តែសំខាន់គឺគំរូប្រព្រឹត្តនេះយើងមានកូនមានចៅទៅមិនចេះតែប្រព្រឹត្តអីតពីតពះតាមចិត្តចង់ទេពីព្រោះវាជាគំរូដល់កូនចៅនឹកអនុគ្រោះកូនត្រូវធ្វើយ៉ាងម៉េចបានជាគំរូល្អដល់កូនចៅហើយដល់ទៅ កូនប្រុសស្រីមានកតញ្ញូតាធัวនេះឯងជាអនុសាវរីយ៍សម្រាប់មេដាបិតាមេដាបិតា មានសេចក្តីសុខត្រង់ណាសេចក្តីសុខមេដាបិ តាត្រង់កតញ្ញុតាធัวរបស់កូនប្រុសស្រីនឹងឯងចឹងនឹងឯងចឹងគឺកតញ្ញុតាធัวនេះឯងជាកដោជូនមេដាបិតាធំដុំណាអាកដោយើងជូនចូលឆ្នាំថ្មីអីអីឬក៏ខួបកំណើតអីអីហ្នឹងតិចតួចទេតែសំខាន់ណាប្រចាំថ្ងៃប្រចាំជីវិតនេះហើយនិយាយពីទី3ភិយាស្វាមីក៏ដោយមិត្តភក្តិក៏ដោយ ការស្មោះត្រង់នេះជាកដោសំខាន់ណាស់ដែលយើងត្រូវរួមរស់នៅ ជាមួយគ្នានឹងទាំងទូទៅណាទូទៅទាំងសម្រាប់ភាពដែលជាមិត្តល្អគឺត្រូវមានភាពស្មោះត្រង់នឹងឯងចឹងมันមានល្បិចកិច្ចកលបោកប្រាស់អីអីទៅដោយប្រការណាណាទេទាំងពាក្យយាស្វាមីអីហ្នឹងចាំបាច់ហើយចឹងនឹងឯងដែលជាវត្ថុអនុស្សាវរីយ៍នឹករលឹកតាំងពីក្មេងដល់ចាស់គឺសំខាន់ណាស់ភាពស្មោះត្រង់ហ្នឹងហើយនឹងទី4 គឺវត្ថុអនុស្សាវរីយ៍សម្រាប់ខ្លួនយើងហ្នឹងគឺអំពើល្អដែលធ្វើហើយហ្នឹងឯងចឹងអ្វីអ្វីក៏ចោលទៅអ្វីអ្វីក៏កន្លងទៅវានៅតែការចងចាំវត្ថុអនុស្សាវរីយ៍ដែលយើង បានធ្វើហ្នឹងឯងចឹងវាធ្វើឲ្យក្តៅក្រហាយដៃក្រោយអីអីទៅក៏មានដែរណាហ្នឹងឯងចឹងប៉ុន្តែទោះជាយ៉ាងណាឲ្យតែយើងបានភ្ញាក់រលឹកតាន់ពេលវេលា មានសតិមាន បញ្ញាទៅយើងដឹងថាធ្វើម៉េចអង្កាលដែលមុនធ្វើអំពើមិនល្អនោះដោយសារលោភៈទោសៈមោហៈយើងវាអត់ដឹងហ្នឹងឯងយើងក៏មិនចេះតែបន្ទោសខ្លួនឯងដែរពីព្រោះ ដល់ទៅមានកម្រិតនៃវិបស្សនាយើងដឹងថាលោភៈទោសៈមោហៈហ្នឹងមិនមែនយើងធ្វើឲ្យខ្លួនឯងទេអញ្ចឹងយើងយើងអត់បន្ទោសខ្លួនឯងវាអត់មានអវិបដិសារៈហ្នឹងទេបល័យហៅកុកកច្ចៈហ្នឹងយ៉ាងទៀតហ្នឹងអាក្តៅក្រហាយស្ដាយក្រោយនឹងអំពើដែលធ្វើហ្នឹងវារសាយទៅព្រោះយើងអត់បន្ទោសខ្លួនយើងទេហ្នឹងឯងពីពីព្រោះវិបស្សនាទៀតបានដឹងអកុសលកម្មហ្នឹងអាស្រ័យអកុសលមូលប៉ុន្តែវាអត់មានទិដ្ឋិចូលទៅប្រកាន់អកុសលមូលហ្នឹងឬគល់នៃអកុសលកម្មហ្នឹង គឺយើងអ្នកធ្វើឲ្យខ្លួនឯងអត់ទេ អានឹងតើលវិបស្សនាទេអញ្ចឹងទៅយើងទីបំផុតយើងបាន ការភ្ញាក់រលឹកនឹងឯងជាចុងក្រោយទោះជាមួយថ្ងៃក៏ដោយមុននឹងចែកឋានទៅនឹងក៏យើងមានចិត្តដែលដែលមិនសៅมองនឹងឯងទៅចិត្តបរិសុទ្ធនឹងការពារវិបត្តិទៅក្នុងលោកខាងមុខនឹងបានទាំងនឹងឯងដែលយើងគឺថា ដឹងខ្លួនតាន់ពេលវេលា មិនមិនចាំបាច់មួយថ្ងៃក៏ដោយចឹងគណៈពេលវេលាហ្នឹងមានច្រើនណាស់វត្តរឿងរ៉ាវអីដែលដឹងពេលវេលា ហើយសូមឲ្យព្រះវិខសង្ឃជួយអីចឹងទៅលោកក៏ជួយប្រទានត្រៃណគុំមានសិលមានអីទៅតែធ្លាប់ធ្វើចោលមករហូតមកតាំងពីសាសនាព្រះសម្មាសម្ពុទ្ធកសបៈរៀនមនុស្សអាយុច្រើនណាស់ហើយដល់ទៅ អ្នកស្រុកគេឡោមព័ទ្ធ មានកម្លាំងជាងពួកចោរទាំងអស់ហ្នឹងរត់ចូលព្រៃសុំឲ្យវិខគួងក្នុងព្រៃជួយ លោកឲ្យត្រៃណគុំឲ្យសមាទានសិលតាំងចិត្តរស់ស្លាប់អីយ៉ាងម៉េចតទៅត្រូវមានសិលអញ្ចឹងទៅប៉ុន្តែអ្នកស្រុកគេអត់លេងលើកហ្នឹងគេវាយស្លាប់អស់ទៅគេថាបានទីពឹងចុងក្រោយហ្នឹងធ្វើឲ្យបដិសន្ធិក្នុងទេវលោកមកចន្លោះពុទ្ធដល់ពុទ្ធអង្គបានត្រាស់ជាយត់មកជាជាតិចុងក្រោយប្រៀបផតតិចចឹងកណា ហ្នឹងហើយព្រះយៈសោជៈណាព្រះយៈសោជៈហ្នឹងជាកាលមុនហ្នឹងជាមេចៅផងដល់ទៅនឹកដឹកនាំឲ្យកូនចៅហ្នឹងស្ដាប់អាវាទព្រះភិក្ខុសង្ឃហ្នឹងហ្នឹងហើយកូនចៅស្ដាប់មេហ្នឹងអញ្ចឹងទៅហើយដល់ទៅទេវលោកជាយត់មកក៏នៅជាមេគេទៀតកើតមកបាន ជាកូនអ្នកនេសាទទេប៉ុន្តែ អ្នកនេសាទហ្នឹងគាត់ប្រធានគេក្នុងភូមិអ្នកនេសាទហ្នឹងហើយហ្នឹងឯងហើយកូនចៅអីចេះតែកើតបន្តបន្តមកដល់ទៅសង្វេកនៅក្នុងរឿងកបិលមច្ឆៈហ្នឹងសូមមេដាបិតាបួសហ្នឹងឯងរឿងរ៉ាវវែងឆ្ងាយណានេះខ្ញុំណាគ្រាន់តែនឹករលឹកថាឡប់ធ្វើចោលរហូតមកចឹងប៉ុន្តែកម្លាំងនៃប៉ុនចុងក្រោយហ្នឹង គឺវាដូចជាវាដូចជា ព្រានព្រៃបដាឆ្កែទៅដេញទន្សាយអញ្ចឹងហ្នឹងហើយទន្សាយហ្នឹងវាមានវាវារត់វារត់ លោតលោតលោតទីឆ្កែដេញអត់តាន់វាផុតទៅវាមានអញ្ចឹងសភាពនៃបុណ្យកុសលនាទីចុងក្រោយនោះវាមានកម្លាំងទៀតជាមួយត្រៃណគមមួយសិលហ្នឹងដល់អញ្ចឹងទៅបាបដែលធ្វើហើយហ្នឹងវាវាមិនមែនបាត់ទៅ ណាទេប៉ុន្តែវាដេញអត់តាន់ទៀតបុណ្យហ្នឹងវាឲ្យផលមុនណាឲ្យផលឲ្យផលទៅជួបព្រះសម្មាសម្ពុទ្ធទៅទីបំផុតអស់លោភៈទោសៈមោហៈទៅអស់ភពជាតិកំណើតទៅ បាបហ្នឹងវាអត់មានឱកាសឲ្យផល ហ្នឹងឯងវាអស់ពេលវាអស់ពេលចឹងទៅដូចជាទន្សាយរត់ចេញពីឆ្កែទៅដេញ រត់រត់ចូលព្រៃបាត់ចឹងណាហ្នឹងឯងចឹងទៅវាទៅជាអាហោសិកម្មទៅនឹងឯងដោយហេតុផលត្រឹមត្រូវ ទាំងយើងកុំឲ្យគិតថងធ្វើបាបសម្បើបមកលួចប្លន់ចោរកម្មអីចឹង ហើយអត់បានឲ្យផលអញ្ចឹងដូចជាអយុធធัวអីអីអញ្ចឹងអានឹងយើងគិតតែខ្លួនយើងទេទេក៏ប៉ុន្តែកម្លាំងប៉ុនវាមិនមែនទៅតែមានជាតិនឹងប៉ុណ្ណឹងឯណា ដែលអាចថាព្រមតាមពិខុសង្ឃនឹងដើម្បីបានត្រៃណគុំបានសិលជាទីពឹងនឹងវាធ្លាប់សំឧបនិស្ស័យពីជាតិមុនមករាប់ជាតិជាអណែកមកនឹងបានព្រមហ្នឹងឯងវាតងាយឯណាដើម្បីនឹងថាយកទីពឹងនៅពេលជាតិស្លាប់នឹងបានវាតើមានឧបនិស្ស័យសំមកណា ហើយប៉ុនហ្នឹងគឺមានកម្លាំងអញ្ចឹងដែលអាចឲ្យរួចផុតចាក់ទុកទាំងពួងបានធម្មតាមនុស្សយើងទោះជាយើងរស់នៅ ដើម្បីថា បាបដែលធ្វើហើយនឹងឲ្យផលនឹងឲ្យអស់បាបនឹងវាមិនចេះអស់ទេនឹងឯង វាមិនចេះអស់ទេវានៅតែមានអញ្ចឹងដូចពុទ្ធអង្គក៏ដោយ ព្រះអគ្គសាវកក៏ដោយបាបនៅតែមាន អំណាចឲ្យផលអញ្ចឹងឲ្យតែព្រះអង្គគង់បជននៅឡើយហ្នឹងវាធ្លាប់បំពេញពីជាតិមុនមុនមកហ្នឹងសំបីតែព្រះអង្គជាព្រះបរមពោធិសត្វហ្នឹងមើលមើលត្រូវការដែលអ្នកដតីចោតប្រកាន់ព្រះអង្គ មូលបង្កាច់រឿងអីរឿងអីហ្នឹងតេតួងនឹងបាបកម្មដែលមានហើយចារឿងនាងចិញ្ចារឿងនាងសិន្ទរីហើយព្រះទេវតតពមៀលថ្មទម្លាក់លើហើយព្រះអង្គមានអាពាធ្លាក់ព្រះលោហិតអីអីហ្នឹងសិតតែផលរបស់បាបព្រះអង្គជា ពុទ្ធហើយហ្នឹងបាបនៅតែតាមឲ្យផលចាំបាច់និយាយអីយើងនេះនោះហ្នឹងឯងចាដូច្នេះតលតែបរិនិព្វានទៅវាអស់ហើយអស់មាន ទីតាំងអីដើម្បីកម្មនឹងឲ្យផលតទៅទៀតហើយព្រោះបរិនិព្វានតតែបញ្ចប់ដោយព្រះនិព្វាននឹងឯងអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីនៃពធដើម្បីថាឲ្យសំរុំជាមួយនឹងគុណរបស់បាសិកាដែលធ្លាប់ប្រាប់អានតាំងពីយូរយាងណាស់មកហើយហើយក៏កាលដែលគាត់មានជីវិតរស់នៅក៏ធ្លាប់បានចូលរួមបុណ្យកុសលអីនៅនឹងគេហដ្ឋានហ្នឹងហ្នឹងឯងហើយ ថាគាត់ស្រឡាញ់រាប់អានចូលចិត្តអឺដល់ខ្ញុំបណ្ដាអញ្ចឹងក៏ថាបានព្រោះថាឧបនិស្ស័យដែលធ្លាប់មានមកហ្នឹងហើយអញ្ចឹងគឺបានចូលរួម ដំណើរចុងក្រោយ ក្នុងជីវិតនឹងមិនអីទេឲ្យតែមិនតាន់បរិនិព្វានទាំងអស់គ្នាជួបគ្នាតទៅទៀត ជាធម្មញាតធម្មមិត្តអ្នកធ្វើបន់ជាមួយគ្នាតតទៅទៀតតតែចូលបរិនិព្វាននឹងបានអត់មានការជួបជុំអីតទៅទៀតអញ្ចឹងគឺយើងរស់នៅតាមផ្លូវពធัว ទោះជាជួបគ្នាញឹកញាប់ឬក៏មិនសូវបានជួបគ្នាអីក៏ដោយប៉ុន្តែថា ការដែលយើង មានចិត្តស្មើក្នុងការថែរក្សាពុទ្ធសាសនាហ្នឹងគឺដូចជាការជួបគ្នាអញ្ចឹងទៅតាមមនោសញ្ចេតនាអញ្ចឹងក្នុងគុណធម៌ដែលពុទ្ធបរិស័ទយើងរស់នៅឲ្យបានល្អគឺយើងថាយើងគិតតែម៉េចឲ្យបានសេចក្តីសុខណារឿងដដែលទេយើងមិនឆ្លាតយើងចិត្តតែគិត យកសេចក្តីទុកមកដាក់ខ្លួនអញ្ចឹងទៅគិតឲ្យកើតទុកតែខ្លួនឯងហ្នឹងណារឿងដដែលហ្នឹងបើយើងឆ្លាតយើងចេះគិតហេតុផលគិតទៅបានសេចក្តីសុខគេណារឿងដដែលហ្នឹងរឿងអីក៏ដោយតែយើងគិតឲ្យទុកទុកគិតឲ្យសុខសុខអញ្ចឹងយើងទទួលយកអាវាតរបស់ព្រះអង្គដើម្បីឲ្យចិត្តយើងឆ្លាត យើងយល់ដឹងហេតុផលយើងគិតទៅលើរឿងអីអីទៅ គឺមិនគិតឲ្យកើតទុកមិនគិតឲ្យខ្នន់ខ្នាញ់មិនគិតឲ្យស្អប់មិនគិតដើម្បីប្រព្រឹត្តធ្វើនៅអំពើអីដែលជាការស្វែងរកទុកទោសបាបដាក់ខ្លួនទេយើងចេះគិតឲ្យបានសេចក្តីសុខទាំងខ្លួនយើងទាំងអ្នកដទៃទាំងហើយប្រាក់ពុជាពធទេសនាដោយបាសិកាវណ្ណនីកូនចៅដល់ឡាបាសិកាខុតវន្តាកូនចៅ20000បាសិកានុនមេលានស្វាមីព្រមទាំងអ្នកម្ដាយ5ដុល្លារបងបាសក់គួងលៀងពេញបាសិកាជូសៀង20000 ហើយពុទ្ធបរិស័ទមហាបាសិកាឆៃសួននឹងក៏គាត់ចាស់ដែរហើយនៅ កាណាដាហ្នឹងឯងបងបាសិកាតៅឡៅទៀតចឹងនៅជើញមកស្រុកខ្មែរលេងបានហើយហ្នឹងឯងហត់ហត់ដើរអីតិចតួចទៅហត់ហ្នឹងឯងបាសិកាតៅឡៅហ្នឹងក្នុងជួនមេយុ94ណាហ្នឹងឯងមកបាសិកាឆៃសួនហ្នឹងចិត្ត100ហើយ នឹងឯងនៅបូជាជាប្រចាំហើយតែម្ដែងធួខ្ញុំណាហ្នឹង10ដុល្លារ10ដុល្លាររហូតលោកតាបាសក់ហ៊ុនខួយស្វាមីគាត់ចែកឋានទៅហើយថ្មីថ្មីហ្នឹងបើណាកូនចៅបូជាជូនគាត់ដែរ10ដុល្លារដែរបាទធ្វើការឡាយជីវឿនអង្គញាសុកសិក្ខាបាសិកាច័ន្ទលៀងហ្នឹងក៏10ដុល្លារបាសក់ស្វាយហៀងទុំយ៉ំពុំសគុណតរីហើយនេះចៅចៅហ្នឹង10ដុល្លារដែរបាសិកាពោធធាវីអ្នកម្ដាយ10ដុល្លារដែរហើយបន្តបន្តមក5 5ដុល្លារបាសក់វងសុផាន់បាសិកាឡាវកំលៀងបាសក់អៀ នជីវ៉ាបាសិកាជួនស្រីបាសិកាស្ថារិនមនីសេដ្ឋាបាសិកាយឹមសិចហួយបាសិកាសំណាងសេពៅបាសិកាមិញស៊ីតារា បាសិកាខាត់គឹមលេង បាសិកាលុបផាបាសិកាហុយមុំបាសិកាឆេងវ៉ាន់ឌីងបាសិកាផានធឿនបាសិកាពិនអែបម៉ាដាមសាណែតហើយពុទ្ធបរិស័ទ105ម៉ឺនរៀលថែមទៀតរួមសរុបទាំងអស់ទៅ159ម៉ឺនដោយចក្តីជ្រះថ្លាខ្ញុំណាបានទុកដាក់ប្រាក់ពុជាពធទេសនាពីលេនទាំងណាប្រុសប្រ គ្រប់2លានដើម្បីបានចូលរួមជាមួយនឹងឯកឧត្តមលោកទាវជាកូនជាចៅ ព្រោះណាហើយនឹងបានឧទ្ទិសបុណ្យកុសលក្នុងទឹកចិត្តដែលជាធម្មញាតធម្មមិត្តដែលរាប់បាន ស្គាល់រាប់បានរាប់អានធ្លាប់បានស្រឡាញ់នៅក្នុង ពុទ្ធសាសនាជាមួយគ្នាហើយក៏ធ្លាប់ជាញាតិមេដាបិតាបងប្អូនកូនចៅជាមួយគ្នាក្នុងសង្សារវដ្តមកហ្នឹងអញ្ចឹងនេះជាញាតិធัวធัวដែលប្រព្រឹត្តទៅចំពោះញាតិអញ្ចឹងក៏ណាដោយសេចក្តីជ្រះថ្លាការសម្ដែងពធัวក៏សំគួរដែលនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង